សូមស្វាគមន៍ព្រះអង្គម្ចាស់ហើយនិងបងប្អូនដែលកំពុងចូលរួមនៅទីនេះដែរចាហើយខ្ញុំឈ្មោះគឹមហងចាសូមស្វាគមន៍ព្រះអង្គម្ចាស់មានសំណួរមួយឆ្ងល់យូរហើយថាអឺហេតុអីអឺយកបានកើតជាមនុស្សទាំងអស់គ្នាហេតុអីបានជាអឺមានចិត្តលោភលន់ច្រើនហើយពេលដែលយើងត្រឡប់ទៅវិញហ្នឹង យកមានដូចថាយកឲ្យបានទៅសោះអេតអីបានជាចង់លបលន់យកអ្វីដែលអឺយកទៅមិនបានហ្នឹងតែគុំចាស់ពីប៉ុណ្្នឹងយល់យល់យល់ចាគណាបាទខ្លីដែរអឺចម្លើយដោយខ្លី បានជាយើងកើតមកវាមានចិត្តលោភលន់ទាំងអស់គ្នានឹងបើមិនច្រើនក៏តិចដែរហ្នឹងហើយមកពីយើងកើតពីអាពូជលោភលន់ហ្នឹងកណាហ្នឹងហើយអឺនៅក្នុងបដិច្ចសមុបាទឃើញទេដោយអំណាចតណ្ហា ការប្រាថ្នាហ្នឹងវានាំឲ្យមាន កម្មហើយកម្មហ្នឹងវាបង្កើតកណើត ឃើញណាឃើញទេអញ្ចឹងវាមានពូជលោបនឹងមកបើកើតឲ្យមិនលោបទៅចម្លែកមួយយ៉ាងទៀតដែលជាបច្ច័យងាយឲ្យមានការលោភលន់ព្រោះជីវិតនឹងមានទុក្ខលំបាកឃើញណាបើជីវិតនេះវាអត់មានទុក្ខលំបាកទេភាពលោភលន់ក៏មិនជាសម្បូរដែរឧទាហរណ៍ដូចពេលសัตว์កើតជាព្រំព្រំមែនតើណា ហ្នឹងហើយព្រមមែនតែនអត់មានភាពលោភលន់នេះអត់ចេះតដើមគ្នាទេពីព្រោះអត់ខ្វល់រឿងបងធនាគារអត់មានឈឺត្រូវចូលពេទ្យឃើញទេដល់ទុកនឹងវាស្រាលទៅអាលោភលន់ហ្នឹងក៏វាវាវាថយមកអញ្ចឹងដែរប្រវត្តិដើមកាប់ដែលមនុស្សដើម កាប់ដែលសំដែងមកមនុស្សកើតដំបូងឡើយអត់ចេះលោភលន់ទេព្រោះពូជវាទៅមកពីព្រំមែនតែន ហ្នឹងហើយអឺនៅពេលដែលកិលេសនោះវាកាត់ម្ដងបន្តិចម្ដងបន្តិចធ្វើឲ្យអាសរីរាង្គរបស់មនុស្សនឹងផ្លាស់ប្ដូរហើយវាមានទុកលំបាកដល់ពេលមានទុកលំបាកចេះឃ្លានតើបើមនុស្សអត់ចេះឃ្លានទេទៅមកពីព្រំមែនតែនហ្នឹងហើយប៉ុន្តែដល់យូរយូរទៅអាកិលេសនេះវាកាន់តែច្រើនឡើងច្រើនឡើងមកធ្វើឲ្យមនុស្សមាន feeling ថាឃ្លានបើអត់អាហារឃ្លានប៉ុន្តែវានៅសេសសល់បុណ្យ ស្រូវសលៃអីហ្នឹងដោះឯងអញ្ចឹងចឹងមនុស្សទំពាស៊ីស្រូវសលៃដោះឯងចឹងទៅ ទៅមួយចំអែតមួយចំអែតប៉ុន្តែដល់ទៅចឹងទៅវាហត់វាលំបាករាល់ថ្ងៃក៏កើតគំនិតលោភលន់បោចវាមកទុកស៊ីស្អែកទៀតឃើញទេបើស៊ីតែម្ដងហើយឆ្អែតរហូត មានចាំបាច់លោភចឹងទៅអីឃើញទេដោយសារវាមានក្លៀនហ្នឹងយកទុកពេលក្រោយទៀតនេះគ្រាន់តែជាអំណះអំណាង ខ្លះសរុបមកទី1 ព្រោះកំណើតនេះកើតពីធោលោកនឹងឯងនឹងលោកជាបច្ច័យផ្ទាល់ខ្លួនផងសូម្បីតែឪពុកម្ដាយដែលបានយើងមកហ្នឹងក៏ព្រោះតលោបនឹងឯងបានបានមកហ្នឹងអត់លោបអត់បានយើងមកដែរចាបាទអាកម្មយើងធ្វើក៏លោបម៉ែឪជួបគ្នាក៏លោបដែរលោបព្រោះអំណាចស្នេហារបស់គាត់ផងលោបព្រោះគាត់ចង់ឲ្យគាត់ចាស់ទៅមានកូនមើលថែអីផងឃើញសិតពូជលោបឯងផ្សំដោយពូជលោប លោភលន់ហ្នឹងបាទមិនទៀតទៅមិនមានបងបងស្រីគាត់ចង់មានប្រសាសន៍សួរទៅកូនចាស់ដែរថាធ្វើម៉េចកុំឲ្យមនុស្សយើងលោភលន់ខ្លាំងអញ្ចឹងព្រះអង្គចាស់អឺគឺការយល់ពុទ្ធធម៌ជាបដិបត្តិនឹងគ្នា អវិជ្ជានោះវាជាមេនៃអភាពលោភនឹងទៀតណាលោភនឹងវាលោភហើយក៏ប៉ុន្តែវាមានតួអវិជ្ជានឹងវានាំឲ្យធាតលោភនឹងកាន់តែលោភឡើងរហូតដល់ភ្លេចថាខ្លួនឯងអត់ងាប់ចឹងតាមភាពលោភរបស់មនុស្សរាល់ថ្ងៃដូចខ្លួនឯងអត់ស្លាប់ចឹងមែនទេកណាដូចទៅពុះទីនរាល់ថ្ងៃតាមឧទាហរណ៍អញ្ចឹង ឧទាហរណ៍ថាអឺជ្រូកដែលគេចិញ្ចឹមគេឲ្យបាយឆ្អែតគេដាក់ទឹកលើភក់តិចតិចទៅឲ្យវាដេកហើយវាស៊ីឆ្អែតរាល់ថ្ងៃតែវាអត់ដឹងទេវាសុបាយចិត្តណាបានកូនកំមគេដាក់បាយឲ្យរាល់ថ្ងៃហ៎វាសុបាយចិត្តណាបានស៊ីអ៊ូបអ៊ូបអ៊ូបហើយដេក ហើយថត់ឡើងទៅលូលូហើយសុបាយចិត្តណាអត់ចាំបាច់អឺទៅធ្វើអីទេតំណងមើងងាយឆ្កែឆ្កែអត់សូវបានបាយឆ្អែតទេតាមស្រុកស្រែបើមកពីជនបទដឹងឯងឆ្កែស្រុកយើងមែនទេឆ្កែហេងជ្រូកពីណាគេឲ្យបាយឆ្អែតជាងជ្រូកជ្រូកហ្នឹងហើយជ្រូកហ្នឹងអាចមើងងាយឆ្អែតឆ្កែទៀតឆ្កែខំព្រុសផងខំដេញសัตว์ផងប៉ុន្តែបាយមិនសូវឆ្អែតទេ តែជ្រូកដល់ពេលស៊ីដេកស៊ីដេកគេសុបាយចិត្តកូនកំមុំគេដាក់បាយឲ្យដល់ពេលកូនកំមុំគេ ដល់ថ្ងៃការគេកាប់ជ្រូកហ្នឹងឯងហ្នឹងហើយព្រោះអីជ្រូកហ្នឹងអត់រត់ទៅណា ទេ ដល់អាភ្លេងការតិចតិចនៅអ៊ុកអ៊ុកអ៊ុកអ៊ុកហ្នឹងណាដល់គេចាប់ចាក់កបានរើសួរថា ដែលជ្រូកនឹងអត់រត់ទៅណានោះណាវាបានដឹងទេដឹងទេអត់អត់ដឹងទេវាដឹងទៅសុបាយវាដឹងទៅជីវិតអញប៉ណ្ណឹងអូខេហ្មងនឹងស៊ីឆ្អែតអីដេកប៉ណ្ណឹងហើយទៅណាទៀតតែបើសិនវាដឹងតម្រុយដឹងថាការកូនគេប្រហែលថ្ងៃទៀតហ្នឹងកាប់អញហើយបើវាដឹងណានៅសុបាយចិត្តនឹងគេឲ្យបាយនឹងទៀតទេអត់ សบายចិត្តដេកភក់នឹងទៀតទេរោផ្លូវរត់ហ្នឹងហើយជីវិតនេះដូចគ្នាដែរសំខាន់ទី1ទល់តែដឹងថាជីវិតនេះជាទុកបានរោផ្លូវរត់កណ្ណាតែបើមិនដឹងជីវិតនេះជាទុកតាំងសេចក្តីពិតទេលោភលន់មិនចេះចប់ទេដំបងឡើយគិតថាបើបានកង់ទៅល្អជាងដើរមែនទេកណ្ណាក្រោយមកបើបានដើរអឺបើបានម៉ូតូល្អជាងកង់ កាន់ណាក្រោយមកទៀតបើបានឡានល្អជាងម៉ូតូកាន់ណាហើយបើបានផ្ទះនៅធំទៀតកាន់ល្អជាងខ្ទមនឹងដល់ពេលឈឺទៅពេទ្យពេទ្យគេថាឲ្យដើរហើយឲ្យសាជីកង់វិញអញ្ចឹងដូចជារឿងកំ pl ែងទៅជាការពិតមែនទេ តែខ្លាញ់ឡើងច្រើន ដេកច្រើនសិនតិចច្រើនអត់ដើរជិះតាឡានអត់ជិះកង់អត់រត់អត់ដើរបន្តិចមកហើយចង់និយាយថាម៉េចតាមពិតជីវិតនេះដូចមុខរបួសចឹងយើងមិនមែនមិនត្រូវការទេរបស់ សម្រាប់រស់ត្រូវតែធ្វើការត្រូវតែរកទទួលទានប៉ុន្តែបើដឹងថាជីវិតនឹងរស់នៅដែលសមស្របបំផុតនឹង គឺត្រូវធ្វើអីត្រូវមានអីហើយយើងរករបស់ឲ្យវានៅក្នុង តម្រូវការរស់នៅ ជាជីវិតសាមញ្ញដូចគេដូចឯងចឹងប៉ុន្តែវាមិនសូវក្តៅក្រហាយទេហ្នឹងហើយប៉ុន្តែបើមិនដឹងដូចជ្រូកហ្នឹងហើយចង់បញ្ចប់មហូបកូនកំមុំគេហ្នឹងឯងកណាហ្នឹងមានរឿងច្រើនណាមនុស្សថាចង់ធ្វើឲ្យជីវិតបានសុខឲ្យមាននេះហើយមាននេះទៀតមាននេះហើយមាននេះទៀត ដល់មានគ្រប់ហើយមានដេកផ្ទះហ្នឹងណាដេកមឈូសចង់បញ្ចប់មែនទេណាប៉ិនស្ដាប់ប៉ុណ្្នឹងគេថាងាប់ធัวទេសឲ្យតែចឹងអាណាខំរស់ស៊ីបាទតែមែនទេឲ្យវានៅក្នុងតម្រូវការបើមានហើយប្រើទៅកុំថំនឹង iPhone 4ចេញមកនេះអឺ14នឹងអា14ណាអូវាមាន function អីអីអីគួរទិញអត់ទេអាត្មាថាទេមានលុយទិញទៅ តងប់លេងបានទិញហ្នឹងនេះមានទេណាហើយបើមិនមានទិញអាហ្នឹងបញ្ហាទុកខ្ចីលុយគេទិញអាហ្នឹងបញ្ហាហ្នឹងតែបើមានហើយទិញទៅស្មាទៅវិញទិញដែរគុណចាស់អឺមានមានពុទ្ធបរិស័ទបងប្អូនសួរនៅក្នុងខមមិនថា តើមនុស្សយើងទាំងអស់នឹងអាចដើរដល់ទីផ្លូវស្ងប់ចិត្តអីគេបានឬអត់ហើយត្រូវធ្វើដូចម្ដេចអរគុណចាស់គឺផ្ដើមដោយការយល់ត្រូវវាអត់មាន អ្នកណាអ្នកដើរទេពាក្យថាផ្លូវត្រូវគឺជាវិធីរបស់បញ្ញាទេ គឺជាផ្លូវរបស់បញ្ញាទេមិនមែនផ្លូវរបស់ណាណាទេអញ្ចឹងណា អញ្ចឹងផ្ដើមដោយការយល់យល់ត្រូវយល់ត្រូវកើតពីការស្ដាប់ត្រូវកើតដោយការពិចារណាត្រូវហ្នឹងហើយវាផ្ដើមពីនឹងទៅនៅពេលណាដែលវា understand កើតឡើងគឺធ្វើទៅយ៉ាងរលូនតែម្ដងឧទាហរណ៍ដូចយើងធ្លាប់រៀនគណិតវិទ្យាដឹងហើយគណិតវិទ្យាអត់មានគណិតវិទ្យាណាលំបាករហូតដល់ទៅគ្មានដំណោះស្រាយទេប៉ុន្តែវាអាចមាន feeling លំបាកសម្រាប់យើងអ្នកអត់ដឹងរូបមន្តមែនទេ ថាអូបាប៉ុន្តែបើយើងដឹងរូបមន្តគេហៅស្រួលជាងបកចេកកណាមិនចឹងកណាស្រួលជាងបកចេកដូចកូរ៉េរាល់ថ្ងៃស្មាអត់ចេះចេះតែខំសាហាមីដាអីមួយប៉ុណ្ណឹងអើហើយលោកតែគេជេរមកអីស្រួលសាខំសាហាមីដាពិបាកឲ្យទៅទិញអីខ្លួនឯងបើកើតហ្នឹងហើយប៉ុន្តែសម្រាប់បងប្អូននៅនេះដឹងហើយទៅទិញអីបានទេបានអញ្ចឹងពាក្យត្រឹមតែមកទិញនេះទិញនោះអត់ពិបាកទេ ចុះពេលដែលអាត្មាអត់ចេះឲ្យអាត្មាពិបាកហ្នឹងធ្វើម៉េចដើម្បីកុំឲ្យពិបាកវាមានរៀន មានតែអនុវត្តនឹងឯងយូរយូរទៅវាចេះម្ដងតិចវាទៅស្រួលហើយ10ឆ្នាំមុន មានចេះកូរ៉េអត់អត់ហ្នឹងហើយអញ្ចឹងឥឡូវក្រិនតែនិយាយអង់គ្លេស I love you គេថាម៉េចសារ៉ាងហេយ៉ូសារ៉ាហេយ៉ូសារ៉ាហេយ៉ូ ហ្នឹងហើយអញ្ចឹងបានថារាល់បញ្ហាទាំងអស់នៅក្នុងជីវិតសុទ្ធតែមានដំណោះស្រាយប៉ុន្តែសំខាន់យើងដឹងកលឹះអត់តែប៉ុណ្្នឹងឯងណាហើយអ្នកខ្លះហ្នឹងសិតដោះស្រាយអីគឺខ្ចីលុយកណាគេមិនសងផងទាមិនក៏វាមិនសងឲ្យកណាដោះស្រាយមិនគឺដោះស្រាយព្រម ថាគេមិនសងហីទៅហ្នឹងវាមិនចាប់ត្រឹមប៉ុណ្្នឹង ធ្លាប់មានអ្នកខ្ចីលុយអាត្មាដែរតាហ្នឹងហើយមិនមែនអាត្មានឹងប្រកែទៅនិយាយធ្វើឲ្យគេសងលុយណាហ្នឹងហើយប៉ុន្តែសំខាន់ដោះស្រាយចេញរឿងហ្នឹង គឺថាមិនសងឲ្យទៅចប់អត់ចប់